ស្រីអ្នកកាន់នៃពុទ្ធសាសនាការណាមានវិន័យហើយកូនប្រុសស្រីទាំងអស់ញោមញាតរមែងបាននៅសេចក្តីសុខគ្រប់នេះអនុមោទនីនេះខ្ញុំបណ្ណាប្រពេញលៃដោយសង្ខេបប៉ុណ្ណេះប៉ុណ្ណឹងចោះវិន័យយងសន្មត់ចប់មុនបញ្ចប់បាវភៈរតពនិកថេ ទាំង4ព្រះអង្គថ្វាត់ជីរាយនៅបត់ប្រាសវិន័យឲ្យរលាក់រលែងចែកសម្លេងគ្រប់ព្រះអង្គទៅអង្គ ណាការចាប់នៅការអានត្រៃនេះទៅគឺតម្រូវ ទៅលើព្រះអនន្តយមញាតពុទ្ធបរិស័ទចឹងនៅក្នុងឱកាសពេលវេលានេះគឺខ្ញុំកណ្ដាអត់មានសាកសួរដេញដោលហើយឲ្យបានវែងឆ្ងាយទេឃើញថាម៉ោងចូល77 ឥឡូវនៅក្នុងឱកាសហ្នឹងគឺអត់បានសាក់សួរអីទេញោមគឺឲ្យអនន្តអូនហ្នឹងគឺសំដែងជាប់តាក់ទងថាបដាយឪពុកមានធរហ្នឹងទៅលើកូនប្រុសស្រីហ្នឹងប្រមាណហើយកូនប្រុសស្រីនឹងឯងមានធរមកលើឪពុកម្ដាយហ្នឹងប្រមាណ ចឹងចោមឲ្យអនន្តអូនអ្នកសំដែងជាប់តាក់តងទៅលើរឿងកូនប្រុសកូនស្រីដែលមានធរចំពោះមេត្តាបិតានឹងប្រមាណយ៉ាង បានគេខំប្រឹងចំណាយលុយនឹងច្រើនណាស់ដើម្បីអឺធ្វើបន់ជូនម្ដាយអញ្ចឹងដើម្បីឲ្យអនន្តអូនអ្នកនឹងសំដែងឲ្យស្រប ទៅតាមកម្មពិធីបន់នេះ ដើម្បីឲ្យញោមញាតពុទ្ធបរិស័ទមានការស្ដាប់ហើយចូលជ្រាបដើម្បីឲ្យម្ចាស់បុណ្យហ្នឹងមានការអស់ចិត្តនៅក្នុងការស្ដាប់នៃវធរហ្នឹងហើយឃើញតែម៉ោងហ្នឹងក៏កាន់តែច្រើនទៅច្រើនទៅញោមឥឡូវចង់សួរញោមថាម៉ោង2ដល់10ចាំចាប់ធរមិនដែរអើញោមម៉ោង12ចាំចប់ហើយមានបាសហើយញោមមានទេមានអត់ បញ្ញោមចង់អាយុវែងយប់នឹងរំបាស់ទាំងអស់គ្នាណាញោមចាំគាត់ថាចង់អាយុវែងធ្វើចិត្តឲ្យសុបាយវាសុបាយឯលេងទៅញោមយប់នឹងណាញោមហើយញោមយប់នៅមុខនឹងរំទៅបាត់ថ្មីនឹងអើយដល់កហើយញោមរំឲ្យមែនតែនណាញោមហើយមេតិចអីចេះទៀតទៅនឹងហើយធ្វើមិនគាត់ថាសុបាយច្រើនកើអាយុតែមិនដឹងកើតមែននឹងអត់ទេទទួលនីតិនឹងអនន្តនឹងបកស្រាយបញ្យលប្រាប់យមញាតពុទ្ធបរិស័ទសមរតនីនិមន្តវិសិជ្ជនី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 ខ្ញុំប្រកាសរណាសូមនមស្ការថ្វាយបង្គំព្រះអង្គគ្រូចន្ទធម្មោប៉ុនសរិមជាព្រះជំនួយការព្រះវិន័យធរស្រុកថ្ពងនិងជាព្រះគ្រូសោតស្ដាំវត្តវណ្ណរាំងសីហៅសំរោង ជា ធម្មាធិបតីព្រះរិយកាសពគង់នៅនីក្រែកណ្ដាលដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា នមស្ការចំពោះព្រះមហាឧបល័យដោយសេចក្តីជ្រះថ្លាថ្វាយបង្គំកណានចាស់គ្រប់ព្រះអង្គមួយលើព្រះអង្គគ្រូអ្នកកថាគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាពីខ្ញុំប្រកាសរណា ចម្រើនពរញាតញោមពុទ្ធបរិស័ទលោកតាលោកយាយមេចាស់ប្រុសស្រីដែលកំពុងតែមានវត្តមាន ក្នុងការស្ដាប់ពធដោយសេចក្តី រាប់អានពីអាត្មាភាពចម្រើនពរដល់លោកអាចារ្យគ្រប់រូបនិងចម្រើនពរដល់អិសរាធិបតីសម័យដើមទៀនធានដើមប៉ុនដែលជាអ្នកមានសទ្ធាជ្រះថ្លាក្នុងការធ្វើកម្មនាវេលាគ្រាឱកាសនេះគឺចម្រើនជនបច្ច័យ4ជូនចំពោះម្ដាយក៏ដូចជាជីដូនសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌ ហើយកម្មវិធីប៉ុន គឺកម្មវិធីចម្រើនជនបច្ច័យ4ជូនចំពោះអ្នកម្ដាយជុំចាមព្រមទាំងអតិកសលជូនចំពោះញាតទាំង7សន្តានដែលបែកបាក់ចែកឋានទៅកាន់លោកខាងមុខក្នុងនោះអ្នកផ្ដាំបនមានលោកម្ចាស់មកហាននឹងដែលព្រះអង្គមានវត្តមានក្នុងការចូលរួម ក្នុងកម្មវិធីបនហើយមានលោកស្រីណែមឡូត អ្នកដែលត្រូវជាកូននិងអ្នកស្រីណែមវិននិងលោកណាំណែមត្រូវជាកូនអ្នកស្រីនួនទូចនិងលោកណែមប៊ីមត្រូវជាកូនអ្នកស្រីផៃវ៉ននិងលោកក្រួយឡនអ្នកស្រីផៃណាងត្រូវ ត្រូវជាចៅហើយមកទៅជាកូនហ្នឹងហើយអ្នកស្រីផៃណាងត្រូវត្រូវជាអីក៏ទៅដឹងអ្នកដើមប៉ុនអ្នកស្រីផៃពៅនិងលោកម៉ៅចន្ទាអ្នកស្រីផៃកេងនិងលោកយ៉ងរាអ្នកស្រីផៃសុគានិងលោកខែមធីលោកផៃត្រីនិងអ្នកស្រីសុនសាវណ្ណហត់អ្នកស្រី អឺហឹបពុទ្ធានិងលោកយូភិរមលោកវនក្លឹមនិងអ្នកស្រីនួនអលអ្នកស្រីណែមសុវណ្ណនិងលោកប៉ុនសារីមអមនសារីមមិនប៉ុនទេថាឈ្មោះប៉ុនសារីមអាងទេសអត់យកលុយឡើយអ្នកស្រីណែមធាវីនិងលោកហឹមកុសលអ្នកស្រីពេញទីននិង លោកខារឿន អ្នកស្រីពេញសុភាព និងលោកពយសុភាព អ្នកស្រីពេញស្រីអូន និងលោកសឹមសុភ័ក្រអ្នកស្រីពេញសុកលេសុកលៀងនិងលោកអុលស្រស់7ដណ្ដប់គ្រួសារហ្នឹងហើយដែលជាអ្នកផ្ដើមប៉ុនក្នុង វេលាគ្រាឱកាសនេះសូមអនុមោទនាសេចក្តីជ្រះថ្លាណាបងណាហើយកម្មវិធីប៉ុននេះ គឺប្រព្រឹត្តទៅនៅថ្ងៃអង្គារទី11កើតខែចែកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី12ខែមេសាឆ្នាំ2022កម្មវិធីនេះ គឺប្រព្រឹត្តទៅនៅថ្ងៃប្រព្រឹត្តទៅនៅគេហដ្ឋានអ្នកស្រីណែម យ៉ែមលូតភូមិថ្មីឃុំរុងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺអនុមោទនី អានឈ្មោះបែកញើសបាត់ហើយញោមហ្នឹងហើយហើយចឹងការសម្ដែងពធទេសនានាល្ងាចនេះឃើញថាតច្ចៈតិជុំល្អហ្នឹងហើយតែមិនបាច់ថែមទៀតទេតច្ចៈប៉ុណ្ណឹងបានហើយណោះ ញាតិញោមពុទ្ធបរិស័ទនឹងក៏បានហូបបបរអីឆ្អែតហើយស្ដាប់ពធហ្នឹងក៏ចិត្តតែ1ម៉ោងដែរហើយអាត្មាអ្នកក្រាំងតចនោះចាំដល់តែចាំអាត្មាថាទេរួចទេឲ្យលោក មានក្តី សុខផងកុំធ្វើបាបលោកពេករត់តែលោកមានជីវិតរីករាយផងអត់បានទេញោមមកតាមផ្លូវប៊ីងាប់ប៊ីរស់គោវាដាក់អន្ទាក់រហូតគោអីចេះតាមតកងឡានទេ លកងឡានវាឃើញវាវាកំពុងអាសុទ្ធសុទ្ធសុទ្ធសុទ្ធគោវាចេញមកផ្លែតមកកិច្ចនេះកិច្ចនោះវាថាយីគោចេះដាក់អន្ទាក់អាចេះដាក់អន្ទាក់ធ្លាក់បន្លាយងាប់លោហ្នឹងហើយចេះមកទៀតហើយញោមប្រាប់គេឲ្យគោរពច្បាប់ចរាចរណ៍ឲ្យដល់លោកអត់សូវគោរពប្រមាណទេឲ្យតែថាដល់ពេលដល់វេលាហ្នឹងគឺលឿនណាស់ដោយសារខាងនោះ គេកំណត់មើលអាត្មាថាទេសម៉ោង3ដល់ម៉ោង3អាត្មាទៅទើបតែសូត្រមន្តម៉ោង4មិនបានទេហើយដល់ឯងនេះកំពុងអាទេសទេតសងតិចទេតិចទេគុណមិនអីគុណងាកទេងាកទេដល់ឯងនេះទេចប់ទេមកគាត់វិញអត់ខ្ចីលើកសងសឹកក៏សងសឹកខ្ញុំណាហ្នឹងហើយអញ្ចឹងដល់តែពេលបញ្ញាប់បញ្ញាមកដល់ហើយចាប់ដើមឡើងក្រេឯនេះលេងបង្អោចុះមក ខ្ជាក់ខ្ជាក់មកហ្នឹងហើយនឹកឃើញថាមិនបានទេហេប៉ុនហ្នឹងមកទៅបើភ្លៀងតែយ៉ាងហ្នឹងនោះឥឡូវហ្នឹងយើងបានហើយណាញោមណាហ្នឹងហើយបានដោយបំណងហើយពីដើមឡើយថាទេសនាតែក្រេ2ទេឥឡូវឡើងបានដល់ក្រេ3ហើយអមជាមួយនឹងការអានត្រៃរលាក់លែងដូចជាទឹករលក ក្រមក្រមដូចជានាកលេងទឹកវារស់វិសាចង់ដាច់ធុងបាសប្រមាណក្របហ្នឹងហើយនោះហ្នឹងហើយអីពេលដែលលោកអានត្រៃសូម អ្នកម្ចាស់បាសហ្នឹងបថយបន្តិចតិចផងព្រោះលោកបានសម្លេងណាញោមណាបើលោកអ្នកទេសអត់អីទេកាច់បបេខ្លះទៅវារៀងទុនតែបើថាអ្នកអ្នកអាមត្រៃលោកអត់សូវកាច់បបេទេអាមិនស្រែកតែមកអស់មកអស់ទេណាញោមណាហ្នឹងហើយដោយព្រះអង្គប៉ុនផានិតលោកថាអញ្ចឹងលោកនៅពេញហ្នឹងហើយលោកនៅពេញប្រហែលឆ្នាំដែរនៅតែនិយាយដើនដើនដដែលដដែលបើហើយដល់ពេល អាត្មាអីទេសនាច្រើនតែមញែកមញែកអីអញ្ចឹងអាហ្នឹងគេសំដែង ដើម្បីតាក់ម៉ួយមិនមែនដូចយើងត្រង់ភ្លឹងរស់ស៊ីអីបានណាញោមណោះហ្នឹងអត់អត់អត់ឆ្លានអត់ចេះបើគ្រប់រោងគ្រប់ខេត្តគ្រប់កន្លែងដើរជាមួយអាត្មាហ្នឹងហើយញាតិញោមពុតបោះសាយើងត្រូវដឹងយើងទៅលិចយើងដើរតាមលិចអញ្ចឹងណាហ្នឹងអាង៉ែតអាងាមិនខ្វះមិនខ្វាយអីណាហ្នឹងតាមអ្នកលិច ហើយដល់តែពេលយើងទៅដល់អ្នកអំពេញយើងមិនមកអញ្ចឹងទៅនឹងឯ5ហើយអីចឹងទៅតាមតំបន់អីមែនទេញោមស្ដាប់ទៅវាចូលតិចហើយដូចតែកន្លែងនេះ500គឺ5ហ្មងអូតាមមកគឺមកទៅគឺទៅអត់មានទៅទេព្រោះស្រុកយើងនិយាយទៅណាញោមណាហ្នឹងហើយអត់ក៏អត់មាននិយាយមកដែរស្រុកយើងមាននិយាយមើមើតោះតោះហ្នឹងហើយហើយយើងឲ្យតាមតំបន់អញ្ចឹងណាដេកគុណ អញ្ចឹងចម្រើនពរញាតញោមពុទ្ធបរិស័ទយើងឥឡូវនេះកុំឲ្យខាតពេលវេលាយូរត្រឡប់ចូលប្រធានបទដែល អង្គព្រះអរិយកាសពលោកបានសាក់សួរជាប់តាក់ទងទៅនឹងកតបកិច្ចទូននីតិរបស់មេដានិងបិតានិងកតបកិច្ចទូននីតិរបស់កូនប្រុសរបស់កូនស្រី ហ្នឹងហើយអញ្ចឹងញាតិញោមពិតបរិស័ទតែឪពុកម្ដាយមានទួនាទីកតបកិច្ចដូចម្ដេចសំគួរដល់កូនចៅប្រុសស្រីនឹងតបស្នងសងគុណហ្នឹងហើយបើយើងនិយាយអំពីកតបកិច្ចទួនាទីរបស់មេដាបិតាហ្នឹងគឺច្រើនណាស់រាប់ថាប៉ណេះរាប់ថាប៉ណោះមិនបានទេគាត់ប្រឹងគាត់ប្រែងគាត់ហក់នឿយគាត់អាបង្កើតជីវិតកូនមកហើយគឺគាត់ត្រូវចង់ផ្ដើម ត្រូវគាត់គង់នឹងត្រូវឧបត្ថម្ភឲ្យកូន ប្រុសឲ្យកូនស្រីបានសុខបាន ស្រួលបានសុខបានចម្រើន តាមពិតទៅលោកលើកអស់ហើយនឹងការវិធានប័ត្រនៃព្រះវិន័យនឹងគឺលោកលើកបញ្ជាក់យ៉ាងច្រើនហ្នឹងហើយរឿងកូនត្រូវមានវិន័យបែបណាចំពោះមេដាបៃតាហើយមេដាបៃតានឹងគាត់មានគុណរបៀបណារបៀបណាពីខាងដើមក៏បានលើកខ្លះខ្លះហើយឥឡូវនេះក្រំអាត្មា បច្ចៈត្រួសត្រាសបន្តិចទៅជាប់តាក់ទងទៅនឹងកតបកិច្ចម៉ែឪដែលមានចំពោះកូនហើយ សំគួរដល់កូនប្រតិបត្តិនិងទួនាទីកតបកិច្ចរបស់ឪពុកម្ដាយពេលដែលបង្កើតកូនមកហើយនឹងគឺគាត់តែងតែរវាងការពារកូននឹងឯងមិនឲ្យធ្វើនៅអំពើបាបនឹងឲ្យគាត់ខ្លាចកូនអាក្រក់គាត់ខ្លាចកូនគាត់នឹងគឺជាជនអន្តពាលខ្លាចកូនគាត់នឹងដើរខុសផ្លូវខ្លាចកូនគាត់នឹងឯងជាមនុស្សអាក្រក់ដែលគេស្អប់គេខ្ពើមគេគុំគេគួន ហ្នឹងហើយហើយចំណុចទី2គឺមេដាបៃតាលោកឪពុកអ្នកម្ដាយនឹងឯងគាត់តែងតែទូមានក្រើនរំលឹកកូននឹងឯងឲ្យធ្វើអំពើល្អនឹងឲ្យធ្វើកល្យាណធម៌មិនចង់ឲ្យកូនគាត់នឹងឯងនឹងមិនមានសេចក្តីល្អក្នុងខ្លួនមិនឲ្យកូនគាត់នឹងឯងមានអេរិយាប័តមិនល្អចរិយាសម្ដីសម្ដៅរិទ្ធិពា មិនមានសិលធម៌គុណធម៌ចរិយាធម៌អីទេ គឺតែងតែណែនាំកូនឲ្យធ្វើអំពើល្អទី3គឺនាំកូននឹងឯងឲ្យបានចូលសាលារៀនបង្ហាត់បង្រៀនណែនាំឲ្យចេះនិយាយបាតចាអរគុណឲ្យចេះនិយាយឲ្យចេះស្ដីតាយាយពុកណាពូមីងមៀបងប្អូនហ្នឹងឲ្យចេះនិយាយចេះស្ដី ចេះទទួលទានចេះបរិភោគចេះដើរចេះលេងចេះរំចេះច្រៀងឲ្យកូនចេះ ដល់ញ៉ាំមហាចេះងូតទឹកអីហោហែមិនតែប៉ុណ្ណោះក៏បានបញ្ជូនទៅសាលារៀនឲ្យបានសិក្សាជាមួយគ្រូបាអាចារ្យឲ្យរៀនលេខអក្សរាលេខនុពន្ធផ្សេងផ្សេង ក្រែងជាកូនរបស់គាត់ល្ងិតល្ងងទៅអនាគតណាមិនចេះអ្វី មិនអាចប្រឡូករស់នៅ ក្នុងសង្គមបាន បញ្ជូនកូនឲ្យសិក្សារៀនសូត្រ ណាមួយវិញទៀតគឺពេលដែលកូនពេញវ័យកំឡោះក្រមុំរៀបចំឲ្យមានគូស្រកររៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ដូនតានឹងចំណុចទី5នោះណាតែងតែតាមចែកគេមរតកទ្រព្យសម្បត្តិដែលមាន ខិតខំទាំងក្រទាំងលំបាកទាំងយប់ទាំងថ្ងៃ ទាំងឈឺទាំងជាទាំងគ្រុនទាំងរងាហាលភ្លៀងហាលក្តៅ អានឹងដែលគាត់ខំប្រឹងរកទាំងដដាបទៅដួសសន្សែងសន្សំបានហើយតែងតែចែកនៅកូនប្រុសចែកនៅកូនស្រីហើយកូនប្រុសកូនស្រីទាំងអស់កុំយល់ច្រឡំថាឲ្យតែជាម៉ែជាឪគេនឹងត្រូវតែចែកម៉ែឪនឹងឯងត្រូវតែផ្ដាល់គ្រប់បែបយ៉ាងឲ្យកូននោះអត់ទេណាញាតញោមណាពេលខ្លះឪពុកម្ដាយគាត់អត់មានអីទេពេលខ្លះឪពុកម្ដាយខ្លះគាត់ក្រពេលខ្លះឪពុកម្ដាយខ្លះគាត់ខ្សត់ពេលខ្លះឪពុកម្ដាយ គាត់មានតែស្មារតីគាត់មាន តែគំនិតគិតគូរនិងមាន តែវិចារពោលទូនមានព្រានបដៅកូនតែប៉ុណ្ណោះគាត់មិនមានអ្វី ទៅក៏ពិតមែនតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាម៉ែឪដែលមានគុណកាត់ថ្លៃបំបានគឺផ្ដល់នៅអាយុជីវិតឲ្យកូនប្រុសផ្ដល់នៅកំណើតឲ្យយើងរស់នៅ បានឃើញលោក កសន្និវិសនេះចឹងបានលើកពីកន្លែងហ្នឹងទៅនឹកផ្លឹកទៅដល់ ពាក្យសង្ឃដីការបស់ព្រះអរិយកាសពលើកឡើងថាជីវិតគឺម្ដាយឪពុកកើតឲ្យ មានក្បាល មានភ្នែកមានត្រចៀកមានច្រមុះមានមាត់មានដៃមានជើងនឹងមានតួខ្លួនជាមនុស្សនេះតើអ្នកណាអ្នកឲ្យ គឺម៉ែគឺឪអ្នកឲ្យណានឹងហើយភ្នែកអ្នកណាឲ្យ មិនម៉ែឪឲ្យមែនទេញោមនឹងតែជាមិនម៉ែឪឲ្យមាត់មិនម៉ែឪឲ្យដី អើដៃម៉ែឪឲ្យជើងក៏ម៉ែឪឲ្យដែរហើយថាគាត់អត់ចែកអីហ្មងមែនមែនទេញាតិញោមណែយើងរកបានទ្រព្យបាន សម្បត្តិបានផ្ទះបានម៉ូតូបាន ឡាន មានខ្សែកអភរណៈមានលុយកាក់លុយខ្មែរលុយដុល្លារដីស្រែចំការច្បារដំណាំទោះតែយើងខំប្រឹងប៉ុណ្ណាដែរបើម៉ែឪអត់បង្កើតជីវិតឲ្យបានរបស់ទាំងនឹងទេទេអត់ទេនេះគិតឲ្យដូចលោកសុតរ៉េតមើលមើល ហ្នឹងឯងចម្រើនពរញាតញោមពុទ្ធបរិស័ទហ្នឹងឯងម៉ែឪឲ្យទៅនឹងអស់ហើយឲ្យគ្រប់បែបយ៉ាងហើយ មិនថាម៉ែឪឲ្យម៉ែម៉ែឪថាមិនឲ្យណែអញ្ចឹងបាននៅក្នុងសត្រាបុរាណខ្មែរមួយនឹកពើមិនឃើញព្រោះវាយូរដែរហើយក៏ប៉ុន្តែមិនមែននៅក្នុងពុទ្ធសាសនាឬក៏មិនមែននៅក្នុងកម្ពីដីកាបត្រៃបេដកអថកថាអីទេគាត់ថាបានស្ដាប់នឹងការស្រាវជ្រាវមកឃើញកន្លែងហ្នឹងថា លោកសរសេរមកថា អ្នកណាដែលបានអវយវៈតួខ្លួនទាំងមូលដែលម៉ែឪផ្ដល់ឲ្យហើយមិនបានប្រតិបត្តិចំពោះម៉ែចំពោះឪធ្វើឆ្កំឆ្កង ទៅលើលោកទី1បើមានភ្នែកយកភ្នែកនៅទៅសម្លក់ម៉ែទៅសម្លក់ឪកើតជាតិណាណា ខ្វាក់ភ្នែកញោមណាញោមអើយ អានិយាយអញ្ចឹងសុំទោសអ្នកពិការសុំទោសអ្នកខ្វាក់អ្នកខ្វិនអ្នកថ្លង់អ្នកកសុំទោសមិនមែនប្រមាថមាក់ងាយហើយក៏អត់មាន បានស្អប់ខ្ពើមអ្នកទាំងអស់គ្នាដែលជាជនពិការដែរសុំទោសហើយគ្រាន់តែនិយាយឲ្យគិតឲ្យពិចារណា អ្នក ណាដែលកើតមកអត់យកភ្នែកមកងងឹតឈឹងនៅដោយសារពីមុនមកយកភ្នែកសម្លក់ម៉ែឥឡូវអ្នកទាំងអស់គ្នាមានភ្នែកល្អណាកុំសម្លក់ម៉ែសោះប្រាប់ឲ្យហើយអញោមណាឈប់អាសម្លក់ម៉ែពីថ្ងៃហ្នឹងឈប់ឈប់ឲ្យមានអាកន្លែងហ្នឹង ប្រយ័ត្នកើតជាតិណាណាអត់មានភ្នែកគ្រាន់តែប្រាប់ហើយនឹងអ្នកណាអ្នកថាលោកសុតរ៉េតអ្នកថាណាញោមណាអបើសិនជាមានតិចមានតិចនេះមិនស្ដាប់ពាក្យទូនមានព្រៀនបដៅមិនស្ដាប់ពាក្យហាម5មិនស្ដាប់បង្គាប់ម៉ែស្ដាប់បង្គាប់ឪមានតិចស្ដាប់អត់លឺទេណាញោមណាមានតិចស្ដាប់ហឹងស្ដាប់អីអត់លឺទាំងអស់ហ្មង នៅតែស្ដាប់អត់លឺស្មើនឹងអត់ដឹងអីទាំងអស់ មែនទេញោមតាស្ដាប់អត់ឮស្មើនឹងស្អីក៏អត់ដឹងដែរមកតែពីមុនខ្លួនឯងមិនបានស្ដាប់ម៉ែមិនបានស្ដាប់ឪអនឹងមួយមួយទៀតកើតមកយកមាត់មកដែរសម្រាប់តែស៊ីតែនិយាយអត់កើតនិយាយថាស៊ីយកស្រុកយើងនោះស៊ីឲ្យឆាប់ឆ្អែតណាញោមណាហ្នឹងហើយស៊ីឆាប់ឆ្អែតញ៉ាំញ៉ាំឲ្យច្បិចច្បិចវាងាយឆ្អែតទេស៊ីឲ្យឆាប់ឆ្អែតហ្នឹងហើយមានមាត់សម្រាប់ស៊ីក៏ប៉ុន្តែមិនអាចនិយាយពោលឲ្យចេញជាសេចក្តី ណានិយាយប្រាប់គេក៏និយាយមិនកើតដឹងរឿងហើយក៏ប៉ុន្តែនិយាយមិនបានមកតែពីមុនខ្លួនឯងនឹងឯងតមាត់ម៉ែតមាត់ឪឈានទៅដល់ជេរម៉ែជេរឪទៀតមានអ្នកជេរម៉ែជេរឪអត់ញោមអត់មានអាម៉ែចក៏មកកុហកថាអត់ពេលដែលជេរប្តីនោះអត់ស្មោះថាជេរប្តីទេជេរតែម៉ែក្មេកឪក្មេកនោះអាហ្នឹងម៉ែ ណាអាជេប្តីហោះអាប្តីជេប្រពន្ធហ្នឹងក៏អញ្ចឹងដែរសត្វតាជេទាំងអស់ហ្នឹងអ្នកណាដែលដឹងខ្លួនឈប់ជាហ្នឹងហើយជេបើជេប្តីណាជេចម្រុងចម្រើនណាជេអានំទ្របចូលផ្ទះជេអញ្ចឹងទៅហ្នឹងហើយប្តីឈ្មោះសវណ្ណអេលីសិតអាប្តីអាគុកអញ្ចឹងអីមកអាក្រក់អត្រីហាញោមណគិតទៅស្រីស្រីពិបាកហ្មងណានឹងទប់មាត់មិនបានអឺ អានឹងបានបុរាណក៏ថាបើស្បែកនៅផុយកុំបថុយមុខកំបិតចិត្តនៅក្តៅពិតកំចិត្តអ្នកជេគ្មានមិត្តសប្បរោះស៊ូនៅទំនេរបើចិត្តនៅស្នេហ៍កុំក្បែរស្រីមុំ អានេះបុរាណលោកបានពោលថាបើស្បែកនៅផុយកុំបថុយមុខកំបិតអ្នកកុំអាងខ្សែកថាយន់មុនអគុំអីអាយន់មុនអគុំហាលោកតានៅក្នុងសុំទោសលោកតាអើយកណាថាយន់ផ្សេងទេហ្នឹងហើយយន់គេថាមុនអគុំខ្សែចកេះកាប់មុតដុតចេះប្រឡាក់ផេះមិនស្អុយឯងកុំតែជឿណាញោមណាតាំងតតរៀងមុតទិញថ្មីច្រាវលោះឈាមឆ្វាចលោះ នឹងឲ្យស្បែកនៅភុយក៏មកថុយមុខកំបិតអាមុខមុខកំបិត ស្បែកនៅក្តៅអាចិត្តនៅក្តៅពិតកំចិត្តអ្នកជេរណែលោកប្តីលោកប្តីណាបើសិនជាចិត្តយើងនៅក្តៅកហល់កហាយស្ដាប់ទ្រាំពាក្យប្រពន្ធជេរមិនបានចេញឲ្យឆ្ងាយភ្លាមតែអត់ដើរចេញនេះនូលនប់ឡខ្ទេចពៀងខ្ទេចចក្រានខ្ទេចចាននឹងអស់លើដល់ពេលរបស់របរវាយលែងឈ្នះវាយប្រពន្ធនឹងបដ rồi ចឹងមកថាដល់ចិត្តក្តៅពិតកុំចិត្តអ្នកជេរចេញឲ្យឆ្ងាយទៅណាណាញោមណា មែនទេបងរាបងបងរាបាយអត់ឆ្នះពុនណាស់បងរានោះហ្នឹងហើយចឹងចម្រើនពរញាតញោមពុតបរិស័ទយើងទាំងអស់គ្នាណាបើមានណាបើមាន មាត់ហើយនឹងមិនអាចនិយាយស្ដី បានតើមានធ្វើអីបើ មានដោយអត់នឹងណោះញោមណោះហ្នឹងហើយអអ្នកខ្លះកើតមកមិនអត់យកដៃមកជាមួយញោមណែបើយកមកហើយយកតែត្រឹមកលៈដៃអត់យកមករៀម5មកលីង ហ្នឹងដោយសារអីអ្នកហ្នឹងធ្លាប់យកដៃទៅច្អល់ម៉ែច្អល់ឪណាណាធ្លាប់យកដៃហ្នឹងទៅវាយម៉ែទៅវាយឪណាបានកើតមកអត់មានដៃគេហ្នឹងអ្នកខ្លះកើតមកអត់មានជើងនឹងដាច់ត្រឹមកំភ្លឺហ្នឹងហើយអ្នកខ្លះនឹងដាច់ត្រឹមណកជើងអីចឹងទៅ អ្នកខ្លះមកឲ្យដាច់តែត្រឹមត្រឹមភ្លឺនៅសតត្រឹមគូទៀតក៏មានដែរ អានឹងធ្លាប់ឃើញតាមបណ្ដាញសង្គមគេបោះមកបើតាមកម្ពីសត្រានឹងលោកបញ្ជាក់ថាមកតែពីមុនមកអ្នកនឹងធ្លាប់យកដៃយកជើងវាយម៉ែវាយឪតាត់ម៉ែតាត់ឪយកអាជើងហ្នឹងដើរលេងដើរហើមិនជួយកិច្ចការងារម៉ែជួយកិច្ចការងារឪអានឹងឲ្យដឹងខ្លួនអ្នកទាំងអស់គ្នាហ្នឹងស្ដាប់ទៅមិនមែនលោកចេះតែផទេបើផផតាមគ្នាទៅ តែគាត់តែគិតពិចារណាទាំងអស់គ្នាញាតិញោមពុទ្ធបរិស័ទណែយើងម៉ែឪកើតឲ្យមានដៃមាន ជើងមានរូបមានរាងហើយ គួរតែគិតគួរពិចារណាហ្នឹងហើយគួរគិតពិចារណាហើយតបស្នងបំរើលោកវិញណាបងណាហ្នឹងហើយបងអញ្ចឹងបានកុំកុំកុំថាម៉ៃអូវអត់អត់ចែកអីសោះណា បានផ្ទះបានសម្បែងបានកង់បានម៉ូតូបានឡានបានស្រែភ្លឺបានអភរណៈគ្រឿងប្រើប្រាស់មិនចេះខ្វះនឹងទោះជាយើងរកបានដោយកម្លាំងញើសឈាមក៏ទៅក៏ពិតមែនតែយើងរាប់បញ្ចូលថានឹងជារបស់ម៉ែរបស់ឪបើគាត់មិនបង្កើតមកខ្ញុំគាត់មានអ្វីអ្វីគ្រប់យ៉ាងនឹងដែរឲ្យឃើញតំណឹងទៅ បានយើងនឹកទៅដល់គុណម៉ែគុណឪមមីរំពៃ សម្លឹងគុណគាត់ឲ្យជាក់ច្បាស់ទើបនឹកចង់សងគុណគាត់តបទៅវិញណាប៉ុណ្ណាតែបើថាមានភ្នែកដូចអត់ភ្នែកមានចិត្តដូចគ្មានចិត្តអានឹងមានគេថាមានជីវិតក៏ប៉ុន្តែมันមានស្មារតីអត់មានស្មារតីស្មើនឹងស្លាប់ទាំងរស់ហ្នឹងញាតិញោមពុទ្ធបរិស័ទយើងពិចារណាទាំងអស់គ្នាអាសូនណាអ្នកម្ដាយខ្លះ នឹងលោកឪពុកខ្លះគាត់ខំណាស់សុកចិត្តទាំងឈឺទាំងជាអត់ហ៊ានហូបឆ្ងាញ់ឲ្យកូនហូបឆ្ងាញ់សុកចិត្តវិចខ្ចប់របស់ណាដែលរបស់ឆ្ងាញ់ឆ្ងាញ់ឲ្យតកូន បានទទួលទានគាត់សុកចិត្តអត់គាត់សុកចិត្តស្លៀកពាក់កញ្ចេះកចាលហែកដាច់ដាច់តែឲ្យកូនស្លៀកពាក់ល្អញាតិញោមពុទ្ធបរិស័ទពិចារណាមើលដល់ យើងរាល់ថ្ងៃស្លៀកពាក់ល្អបើគ្រប់គ្រាន់ហើយម៉ែយើងតាំងពីក្រោយសម័យសង្គ្រាមសម័យពតមកស្លៀកតត្រេតត្រាក់មកដល់បច្ចុប្បន្ននេះហួសវ័យឯងវាចង់ស្លៀកល្អក៏ស្លៀកមិនកើតចង់ស្លៀកឲ្យថ្មីក៏វាលែងសមវាលើសសមត្ថភាព វាលើសវ័យខ្លួនឯងឥឡូវគាត់មាន ប្រាថ្នាប៉ងឲ្យកូនទិញឲ្យល្អល្អដោយកូនអា10 20ដុល្លារមកកាផ្លេណា តែត្រឹមតែ12000 20000ម្នាក់5000ម្នាក់5000ម៉ែឪស្លៀកមិនអស់ តែនាំគ្នាចេះតែមើលមិនឃើញចាំចូលឆ្នាំចាំទិញឲ្យចាំជុំចាំទិញជូន ហើយអាទិញជូននឹងអត់ស្មោះទៀតតររៃអង្គាសគ្នាទៀតញោមអើយតររៃអង្គាសគ្នាទៀតបានបានខោអាវមកកាផ្លេបានបានស្បែកជើងមកសម្រាប់បានបានទឹកក្រូចមកកេះបានមីមកកេះចេះ ថាទៅមិនដឹងស្រុកណាបែបស្រុកយៈទេស្រុកយើងអត់មានទេណោះញោមណោះហ្នឹងអាត្មាចេះថាទៅមិនដែលកូនណាដល់ថ្នាក់ហ្នឹងទេណោះញោមណោះអ្នកភូមិអីយើងឯណាមានអញ្ចឹងនោះមានតែស្រុកយៈអស់ ហ្នឹងហើយចម្រើនពរញាតិញោមពុទ្ធបរិស័ទម៉ែឪណាសពចិត្តតែ លំបាកមិនស្អាតមិនល្អឲ្យតែកូនបានស្អាតឲ្យតែកូនបានល្អមែនទេព្រលឹមឡើងចេញ តែធ្វើការបាត់សឹងតែគ្មានពេលសិតសក់សឹងគ្មានពេលឆ្លុកកញ្ចក់គ្មានពេលឯណាលៀបក្រែមថែមម្សៅតែកូនណា កូនបច្ចុប្បន្ននេះញាតិញោមពុទ្ធបរិស័ទឃើញហើយមុននឹងចេញទៅណា នៅមុខកញ្ចក់សិនសិតសក់ឲ្យស្អាតសិនមើលរៀងមើលរូវឲ្យសំណំឲ្យសនួនទៅចេញដើរទៅបាន នឹងហើយកូនចេញទៅបាត់ម៉ែនេះសម្លឹងពីក្រោយគួយគុណអូកូនអញល្អណាកូនអញស្អាតណាកូនអញបកែអាបកែ ធ្វើខ្លួនកូនអញស្លៀកនោះសំទិញសម្លៀកបំពាក់ក៏សំនឹងរូបសំនឹងរាងវិញសរសើរអូយសរសើរតែឯងនេះចុះក្ដុកពីលើផ្ទះទៅពាក់ស្បែកជើងមកខាងគូមកខាងកបីហ្នឹងហើយមកខាងគូមកខាងកបីពុនជាប់លីទៅស្រែត្រឡប់មកវិញហ្នឹងហើយដឹកគោដាក់ចំណីឲ្យជ្រូកនិងដាំបាយឲ្យចៅដាំបាយ ឲ្យក្មួយក្មួយអីតទៅទៀតអ្នកខ្លះមិនមែនមើលត្រឹមចៅឯណាញាតិញោមហើយគេផ្ញើទាំងក្មួយតទៅទៀតហ្នឹងហើយចម្រើនពរញាតិញោមពុទ្ធបរិស័ទថាមើលការលះបង់របស់លោកណាវាច្រើនណាស់តាំងពីយើង នៅតូចក្រូចឆ្មារហូតដល់យើងធំហើយគាត់នៅតែគិតគាត់នៅតែណាជួយយកអាសាលើកូនប្រុសលើកូនស្រីទាំងអស់គ្រប់រូបគ្រប់គ្នាឥឡូវនេះ ណាកលេចមកប្រធានបတ်នៅក្នុងថ្ងៃ នេះវិញម្ដងយើងឃើញជាក់ស្ដែងដែលកូនប្រុសកូនស្រីរបស់លោកយាយជុំចាម ដែលកូនចៅផ្ដើមធ្វើក្នុងថ្ងៃនេះនឹងអាត្មាថាល្អហើយតនគាត់នៅមានជីវិតតនគាត់នៅមើលឃើញតនគាត់នៅស្ដាប់ឮតនគាត់នៅដឹង ការតបស្នងរបស់កូនប្រុសរបស់កូនស្រីដែលបុរាណអាចារ្យលោកបានពោលថាធ្វើបុណ្យឲ្យតន់ខែភ្លឺកំចាំគាត់ឈឺលុះមរណាទើបជុំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់ដល់ពេលស្លាប់ហើយហ្នឹងហើយទើបពេលស្លាប់ហើយទើបនាំធៀបដាក់វត្តឲ្យគាត់ស្ដាប់ធម៌វាអត់ន័យវាអត់ខ្លឹមសារអីទេណែធ្វើបុណ្យអតនខែភ្លឺម៉ែឪនៅរស់ណាឲ្យចេះនឹកឃើញនឹងឲ្យចេះជួយយកអាសាចេញចូល ណាមានរបស់របរណាជូនគាត់ក៏ជូនទៅ មានលុយកាក់ជូនក៏ជូនទៅ ហ្នឹងហើយដាក់វេនគ្នាជួយសង្កេតជួយមើលសុខភាពរបស់លោកអាហ្នឹងបានជាការកប់អសាសួរនាំសួរសុខទុក្ខរួចដល់ទៅពេលគាត់នៅរស់បើកូនចៅទាំងអស់អត់ខ្វល់ខ្វាយទេចាំដល់ដេកនៅនឹងកាទេលហើយបានមកសួរម៉ែអើយស្គាល់ខ្ញុំអត់ឪអើយដឹងអត់ហ្នឹងណាស្គាល់ខ្ញុំទេហៅឮស្ដាប់អីអត់អត់កើតទាំងអស់ហើយនាំគ្នាមកប្រកបរបស់នេះរបស់នោះ នំណែកអីគ្មាន ទេ បានតែកូនវាដាក់តាមមកនោះស៊ីដដែលអាហ្នឹងហើយអញ្ចឹងវិច្ចខ្ចប់របស់របស់ មមកឲ្យដាក់កូន2ដាក់កូន3យករបស់យាយយករបស់តាហ្នឹងស៊ីដដែលនឹងពួកគាត់ភាសាអត់កើតពួកគាត់ឈឺក៏ដេកនៅនឹងកទៀលហើយណែដៃកម្រើកលែងបានទោះតែយកលុយមកលៀនដាក់លើ បាតដៃគាត់ហ្នឹងក៏គ្មានកម្រើកគ្មានដឹងអីដែរឥឡូវនេះគាត់នៅរស់ណែហាក់បីដូចជាយើងកំពុងតែធ្វើបន់ជាមួយនឹងព្រះរស់ដូចជាយើងវំទាឧបត្ថម្ភជាមួយនឹងព្រះរស់អញ្ចឹង នឹងអាត្មាលើកញឹកញឹកអាត្មាលើកញឹកញយញយណាស់នៅក្បែរវត្តនេះងាយស្រួលណាស់ប្រសង់ធ្វើបន់មួយម៉ានក៏បានប្រគិនលោកស្វាណាក៏បានចង់រាប់បាតប្រសង់បិណ្ឌបាតណាមុខផ្ទះរាល់ថ្ងៃនឹងងាយទេធ្វើបន់ជាមួយប្រសង់ងាយណាស់តែសូមកុំភ្លេចម៉ែក្នុងផ្ទះ ដែលជាព្រះពុទ្ធទ្រង់សរសើរអ្នកណាបានធ្វើបន់ជូនឪពុកជូនម្ដាយអ្នកណាបានប្រតិបត្តិចំពោះឪពុកម្ដាយដោយកាយកម្មវចីកម្មមនោកម្មកាយសង្គ្រោះជួយធ្វើកិច្ចការងារគាត់វាចាពោពីសម្ដីទុនភ្លុនចិត្តនឹងឯងមកមីទៅរកម៉ែរកឪនេះនឹងសាធារណៈភោគីចែកលៀបចែកសការៈដែលយើងរកបានចែកឲ្យគាត់ហូបឲ្យគាត់ផ្សាររបស់របរណាដែលគួរឲ្យគាត់ប្រើប្រាស់គាត់ប្រើប្រាស់ផងអានេះបានសមតំណងសមគួរណាញាតិញោមណា ហ្នឹងហើយយើងរុយប្រសងរុយប្រសងចង់បានបុណ្យរុយទៅប្រសងណែចោះម៉ែនៅក្នុងផ្ទះមិនក៏មិនគិតកត់ផងណាញោមណា មានពេលមិនបានទៅវត្តឲ្យតែបាន ដំស្លជូនម៉ែជូនឪបុណ្យរពធោញោមញោមអើយណាប៉ុនរពធោហើយអាប៉ុនរពធោប៉ុនច្រើនណាស់ញាតិញោមពុទ្ធបរិស័ទគួរគិតគួរពិចារណាកន្លែងហ្នឹងណានឹងឲ្យកុំមើលរំលងឲ្យសោះ អាត្មាលើកញយញយលើកញឹកញឹកឲ្យថាម៉ែឪនៅលើផ្ទះអ្នករវាសំសំប៉ុនជូនមហូបចំណីគាត់ជូនមហូបចំណីគាត់ជូនគោរពអ្នកមានគុណជូនគាត់ពិសាមុន អ្នក បានប៉ុនជា ប្រកបសំពុតអាវស្លៀកពាក់បើប្រឡាក់បោកហាលបត់ ប្រព្រឹត្តល្អមកចត់នេះជីវ័តកូនទាំងឡាយណាញាតិញោមណាណែញាតិញោមទាំងអស់គ្នាគូគិតគូពិចារណាកន្លែងហ្នឹងកុំជជែកកុំរឹងកុំរោះ ហ្នឹងហើយទោះជាធ្លាប់ថ្នាំងថ្នាក់មានចិត្តមិនណាមិនត្រូវរូវឬក៏មានចិត្តថ្នាំងថ្នាក់មានចិត្តមិនប្រកដីចំពោះលោកយ៉ាងណាក៏ដោយតែយើងគួរគិតគួរពិចារណាថាយ៉ាងណាគាត់ជាអ្នកផ្ដល់នៅលោកនេះពោលគឺជីវិតបើអត់មានគាត់លោក នេះក៏មិនមានចំពោះយើង បើមិនមានយើង នឹងបើមិនមានយើងទេអ្វីអ្វីក៏មិនកើតឡើង តែបើអ្វីអ្វីកើតឡើងដោយសារយើងយើងនឹងឯងគឺជាភារៈរបស់ម៉ែយើងនឹងឯងគឺជាភារៈរបស់ឪភារៈមានន័យថាជាអ្នកចាំបំរើ ជាអ្នកដែលទុកឲ្យម៉ែឪប្រើប្រាស់ទុកឲ្យម៉ែឪនឹងឯងបញ្ជាណាញាតិញោមពុទ្ធបរិស័ទណាយើងត្រូវគិតឲ្យមែនទែនជាមួយម៉ែជាមួយឪគាត់អត់មានទៀមទាអ្វីច្រើនទេអំពីកូនប្រុសអំពីកូនស្រី ក៏ទៀមទាឲ្យត្រឹមតែការដឹងគុណកូនរស់នៅបានកក់ក្ដៅកូនរស់នៅបានសុខសប្បាយណែពេលឱកាសតនេល្អមកសួរម៉ែមកសួរឪសួរសុខទុក្ខម៉ែសួរសុខទុក្ខឪថាប៉ុណ្ណឹងនឹងម៉ែរីកថ្លើមជាងក្របជីតទៅទៀតណាញោមណាញោមអើយ នឹងអ្វីអ្វីក្នុងលោកកើតព្រោះហេតុឃើញច្បាស់កលែតគុណម៉ែឪកូនរស់ធំឡើងត្រូវរកផ្លូវសងគុណម៉ែឪទើបត្រូវច្បាប់ណែបុរាណលោកថាអញ្ចឹងណាញោមណាហ្នឹងហើយអ្នកសងគុណម៉ែឪទើបត្រូវច្បាប់កាលណាដែលអត់សងគុណម៉ែឪឲ្យអត់ត្រូវច្បាប់ទេ ហ្នឹងហើយពីព្រោះអីធ្វើមិនទៅបានត្រូវច្បាប់ណែព្រះអង្គគ្រូមិនបានសួរមិនបាញ់មិនណាទួលនទីរបស់កូននោះម៉ៃឪធ្លាប់ចិញ្ចឹមយើងយ៉ាងណាយើងចិញ្ចឹមលោកយ៉ាងនោះវិញកិច្ចការងារត្រូវជួយសម្រួល ចង់ឲ្យគាត់រស់ស្រួលការងារធ្ងន់ធ្ងរកូនប្រុសការងារស្រាលស្រាលកូនស្រីណាបងណាហើយធ្វើចរិតរឹកពៀឲ្យសមឲ្យរំសមជាអ្នកទទួលគេមរតកម៉ែឪណាបើអត់ដែលបំរើម៉ែឪអត់ដែលប្រតិបត្តិម៉ែឪនិយាយពីគេចែកបានស្មើគេសុទ្ធចង់រឿងទៀតណានឹងក្អេងក្អាងជេរម៉ែជេរឪបន្ទោសម៉ែបន្ទោសឪសុទ្ធតែគាត់ស្រឡាញ់លំអៀងតាខ្លួនឯងមិនដែលអើតម៉ែមិនដែលអើតឪតែបើរឿងគេវិញទៀមទាចង់តែលើស ណាញោមចឹងហើយបានអាត្មាតែងតែលើកថាកូនសេះកូនជ្រូកកូនប្រែតកូនកហបដីកូនអដែងណែទេវតាណាញោមណែកូនសេះម៉ែឪដឹកមុខរហូតហ្នឹងហើយបើថាអត់ពីម៉ែអត់ពីឪអានោះអត់ចេះធ្វើស្អីហ្មងកូននោះមិនចេះធ្វើស្អីហ្មងណែកូនសេះហ្នឹងគឺម៉ែឪបំបោលម៉ែឪចាក់ម៉ែឪទាញម៉ែឪញាក់ដឹកមុខរហូត បានធ្វើកិច្ចការកើតហើយបើកូនជ្រូកស៊ីលើកម្លាំងម៉ែស៊ីលើកម្លាំងអូស៊ីដេកស៊ីដេកស៊ីដេកស៊ីដេកមួយជីវិតហ្នឹងគាត់ប្រពន្ធគាត់ចង់យកដែរចង់ស៊ីដេកកម្លាំងម៉ែហ្នឹងហ្នឹងហើយណាហើយដល់មួយទៀតកូនប្រែតបើកូនប្រែតចង់បានរហូតញោម នឹងចង់បានតែពីម៉ែចង់បានតែពីឪបើកូនកហបដីគិតទៅហឺហាទៅម៉ែឪក្រម៉ែឪលំបាកម៉ែឪអត់ឃ្លានឪគិតទៅហឺហាហ្មងមកថាទៅស៊ីការគេអាលុយអត់មានក្នុងកបបមួយរៀលផងបានកបបថ្មីមួយជិះម៉ូតូទៅស៊ីការគេអូចំអែតែគ្មាន100ទេសង្ហាសង្ហាពេលនិយាយពីខ្សែដៃក្រហមក្រហមពេញពេញដៃខ្សែកវិញក្រហមក្រហមពេញពេញកកសត្វតកលៃទាំងអស់ណាសិតតែកន្លែងទេតែគាត់ថាអូលយលយអាហ្នឹងគេថាកូនកហាប់ប្តីអត់ចេះក្រទេញោម អត់ចេះក្រតែលុយដុល្លារខ្មោចដូចលុយដុល្លារសែនគ្មានក្នុងកប៉ៅបងតែលុយអូយលុយហ្នឹងហើយហើយដល់ពេលកូនទេវតាកូនបារម្ភម៉ែកូនបារម្ភឪព្រួយពីម៉ែព្រួយពីឪគិតគូដល់ម៉ែដល់ឪខ្លាចគាត់ទុកខ្លាចគាត់លំបាកខ្លាចគាត់ខ្វះខាតឧបត្ថម្ភម៉ែរក្សាម៉ែរក្សាឪអានឹងគេហៅថាកូនទេវតាណាញោមណានេះសងគុណម៉ែឪទៅត្រូវច្បាប់ ណាពេលដែលកូនកើតមកនេះម៉ែឪសបាយពេលអត់ប្រាក់ចៃមិនចេញស្ដីខំប្រឹងធ្វើការប្រឹងរែកដីលំបាក់ម្ដេចក្ដីឥតហ៊ានធ្ងោមានគេសួរម៉ែថាខំអ្វីម្លេះថ្ងៃក្តៅសឹងឆេះមិនចេះចាញ់ម៉ែតបឆ្លើយតបទៅវិញថាព្រោះតែកូនសំឡាញ់គិតកាញ់រកប្រាក់មិនចង់លហែធ្វើម្ដេចកូនខ្ញុំកំព្រាឪតាំងតែពីនៅក្នុងពោះម៉ែ ខ្ញុំខំចិញ្ចឹមបីបាច់ថែ រហូតតរតែឥឡូវនេះឥឡូវកូនខ្ញុំពេញក្រមុំកំឡោះរូបរាងស្រស់បោះមិនសង្កេះខ្ញុំបានទិញម៉ូតូកង់រហូតដល់ឡានឲ្យកូនជិះខ្ញុំរិះកំណាញ់តែមាត់ឯងឃើញទេម៉ែឪខ្លះសុកចិត្តរិះកំណាញ់មាត់ឯងអត់ហ៊ានហូបឆ្ងាញ់អត់ហ៊ានស្លៀកពាក់ល្អរស់នៅក៏មិនសមរម្យឈឺថ្កាត់អីនឹងសុកចិត្តស្ទុះសម្បកឈើឬឈើមើមឈើស្លឹកឈើយកមកធ្វើជាថ្នាំ តែដល់ទៅពេលការចាយវាញពីកំសត់ទុកលុយដើម្បីនរណាគឺដើម្បីគុតគង់ដល់បុត្រាបុត្រីកូនប្រុសកូនស្រីនឹងឯងណាញាតិញោមណា នឹងហើយយើងគួរតែគិតគួរពិចារណា បានសម្លឹងឃើញដល់គុណម៉ែដល់គុណឪបានស្ដាប់ឮពាក្យពោលត្អូនត្អែរៀបរាប់ពីម៉ែរងលំបាកច្រើនទុកព្រោះកូនឥតស្រានស្រាអោក្តី លំបាកច្រើនហោះស្ដីព្រះពុទ្ធត្រាស់ថាមហាគុណគុណមានទម្ងន់លើសផែនដីបើកូនណាយល់ពិតជា ប្រប្រៃតបគុណម្ដាយថ្លៃនោះជាបុណ្យធំ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 កន្លែងហ្នឹងពេលដែលយើងស្ដាប់ហើយយើងពិចារណាទឹកភ្នែកចង់ហោថាអញអើយអញធ្លាប់ធ្វើបាបម៉ែធ្លាប់ធ្វើបាបឪឥឡូវដល់តែខ្លួនឯងមានកូនបានដឹងថាអញព្រួយពីកូនប៉ុណ្ណាអញបារម្ភពីកូនប៉ុណ្ណាម៉ែឪខ្ញុំប្រហែលជាគាត់ទុកគាត់លំបាកណាស់ហើយគិតព្រួយមកលើខ្ញុំទៅពេលនេះទេដែលខ្ញុំដឹងនៅពេលដែលខ្ញុំមានកូននៅពេលដែលខ្ញុំមានចៅ បានខ្ញុំព្រួយបារម្ភពីកូនពីចៅនេះ នឹកស្ដាយក្រោយខ្លួនឯងធ្លាប់ធ្វើបាបម្ដាយណាឥឡូវសូមខមាទោសធ្វើបន់បច្ច័យ4ចម្រើនបជន ស្រោចទឹកជូនគាត់វន្តាថ្វាយបង្គំសូមខមាទោសដោយលោកអាចារ្យអាត្មាស្ដាប់ខ្វោយខ្វោយពីថ្ងៃហ្នឹងញាតិញោមមុននឹងវន្តាថាម៉េចយោទូសោមហៈចិត្តទេនៈអីណាហោហាយចឹងទៅ កម្មឯណាដែលកូនបានធ្វើអាក្រក់លើមេត្តាពិតដោយកាយវិចាចិត្តដោយទុច្ចរិតឥតសមរម្យបើខុសឆ្គងមេត្តាបិតាកុំយកទុះខ្ញុំតទៅទៀតដើម្បីនឹងសង្រួម រវាងព្រមឥតរវិតសូមជួបមេត្តាបិតាទៀតគ្រប់គ្រប់ជាតិតទៅហង បាច់ជួបទេកូនខ្ញុំបាច់ជួបទេព្រោះថាជិញមកទ្រង់អាក្រក់អាក្រីធ្វើបាបម៉ែធ្វើបាបឪឆ្លោះតែម៉ែឆ្លោះតែឪ ស៊ីចាយវាលើកម្លាំងមែនលើកម្លាំងអើមិនជួបទេកូនអើយជូនពរកូនឯងទៅឲ្យឆ្ងាយសុខសប្បាយតែឯងទៅមិនមកជួបម៉ែទៀតទេអាហ្នឹងឧទាហរណ៍កូននេះណាណីទេមិនមែនកូននេះទេតែគាត់តែបើមិនទេសតំណឹងបើអត់ថាតំណឹងថាតាណាណាញោមណោះហ្នឹងហើយកុំខឹងអាត្មាបើខឹងខឹងណាគេអ្នកមុននោះហ្នឹងហើយចម្រើនពរញាតិញោមពុតបរិស័ទទាំងអស់គ្នាហ្នឹងហើយយើងពិចារណាហ្នឹងហើយឥឡូវនេះ តនគាត់មានជីវិតតនគាត់នៅរស់ឱកាសល្អដែលយើងត្រូវផ្ដល់ផលតបស្នងជូនទៅលោកឲ្យស័កសមនឹងសេចក្តីទុកនិងសេចក្តីលំបាករបស់គាត់ណាញោមណាលវលប៉ុណ្ណាក៏ដោយដាក់វេនគ្នាទោះមិនបានរាល់ថ្ងៃមួយសប្តាហ៍ពេលទៅនេសូមអាណិតតាមយ៉ាងឲ្យចអ្នកឲ្យអ្នកសូមអាណិតតាមយ៉ាងបើមិនបានអីឲ្យគាត់ហូបឆ្ងាញ់ទេកុំជ្រៀងបាសលឺលឺពេកទៅណាឆ្ងាយគួរគាត់ចាស់ហើយ ហ្នឹងហើយលុះក៏ក្ដុំក៏ក្ដាំងពេកដូចយកអាដោយយកអាដុំថ្ម ទៅគោះបេះដូងគាត់ដឹបដឹបដឹបដឹបយ៉ាងណាញោមបើតែគាត់ជាណាស់ហ្នឹងថាមិនទៅប៉ុន្តែអាត្មានឹងលឺសូរខ្ទាល់បាក់ណាហ្នឹងហើយបើសិនជាថាមិនបានឲ្យអីធំដុំទេសូមតែយើង គ្រប់គ្នា ដឹងអំពីទុក្ខធរៈរបស់មនុស្សចាស់ប៉ុណ្ណឹងបានហើយឥឡូវកុំឲ្យយូរពេកណាញោមណាតែនិយាយមកយប់ហ្នឹងម៉ោង2តន្តប់ជប់ក៏មិនតាន់ចប់ដែរអាត្មានោះ ហ្នឹងតាទៀងចេះទៅឯណាឯណីចឹងទៅកូនចៅគេចាំរំបាសណាញោមណាហ្នឹងហើយចាំគេចាំរំបាសអញ្ចឹងងាកត្រឡប់មកវិញថាឥឡូវនេះយើងបាននឹកឃើញថាយើងមានកូនមានចៅយើងបារម្ភពីកូនយើងបារម្ភពីចៅបត់យើងយើងស្រឡាញ់ពីកូន យើងបែបណាយើងស្រឡាញ់ចៅយើងបែបណាអ្នកម្ដាយរបស់ យើងក៏ធ្លាប់ខ្វល់ខ្វាយពីយើងយ៉ាងដូចឆ្នោះដែរណាប៉ុណ្ណាអនុមោទនីយើងត្រូវធ្វើជាកូនដឹងគុណយើងត្រូវធ្វើជាកូនតបគុណចំពោះលោកចាប់ពីថ្ងៃនេះតទៅអានិសង្ឃនៃ អ្នកគោរពប្រតិបត្តិចំពោះមេត្តាបិតាព្រះពុទ្ធត្រាស់ថាជា ឬគុលនៃបុណ្យកុសលទាំងពួង បើអត់មានកតញ្ញូទេឈ្មោះថាមិនមានឬគុលជាបុណ្យឡើយ អ្នកណាបានសងគុណម៉ែឪប្រតិបត្តិម៉ែឪអានិសង្ឃឈ្មោះថាជាប្រធាននៃបារមីទាំង30នឹងឯប្រធាននៃបារមីពុះព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងក៏អាស្រ័យដល់ការដឹងគុណអ្នកណាដែលបានដឹងគុណម៉ែឪណារមែងបាន ចម្រើនដោយបុណ្យចម្រើនដោយកុសលរីករាយដោយបុណ្យរីករាយដោយកុសលអ្នកណាដឹងគុណម៉ែដឹងគុណឪប្រាថ្នាដោយសម្បត្តិណាមថាសម្បត្តិមនុស្ស ណាសម្បត្តិទេវតាឬក៏សម្បត្តិព្រះនិព្វានទេក៏ចម្រើនដោយការ ដឹងគុណបើ អ្នកណាដឹងគុណម៉ែដឹងគុណឪហើយនេះបើកើតជាមនុស្សរមែងកើតនៅក្នុងប្រទេសសុខសន្តិភាពអត់មានសង្គ្រាម អ្នកណា បានតបគុណម៉ែឪបើកើតជាមនុស្សកើតនៅក្នុងប្រទេសដែលមានព្រះពុទ្ធសាសនាមានពាក្យទូនមានព្រានបដៅរបស់សัพពរោះ អ្នកណាបានដឹងគុណម៉ែដឹងគុណឪកើតជាតិណាណារមែងកើតក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដំអត់កើតជាអ្នកខ្ញុំបំរើគេឬក៏ទេសកលគេទេអ្នកណាដែលបានបំរើម៉ែបំរើឪកើតជាតិណាណាជាអ្នកមានបុត្រប្រសើរមានបុត្រល្អអត់លំបាកទូនមានបុត្រស្ដាប់បង្គាប់បុត្រល្អបុត្រកតញ្ញូអ្នកណាបានបំរើម៉ែបំរើឪកើតជាតិណាណាជាអ្នកឆ្លាតនឹងជាអ្នកមានបញ្ញាដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងបុណ្យដឹងបាប នឹងនេះជាអានិសង្ឃនៃអ្នក ដឹងគុណបណ្ណាអនុមោទនីនឹងហើយអញ្ចឹងប៉ុណ្ណឹងចោះណាញោមណា ទេហេតុទេតតអ្នកធ្វើបុណ្យនឹងរៀងនឹងណាញោមនឹងប្រមាណប៉ុណ្ណឹងលើសលោះខ្វះខាតបត់បាតពាក្យពេចន៍វាចាថ្លាថ្លែងប្រមាណប៉ុណ្ណេះសូមព្រះអរិយកាសពនិមន្តទានជ្រាបនិងជួយបំពេញបន្ថែមខ្វះនៃខ្វះសេចក្តីយ៉ាងណាមានតែព្រះអរិយកាសពជាអ្នកសម្រួលអនុមោទនី កណាសាទហោសាទហោជ្រាបហើយអត់មានបន្ថែមឬក៏បន្ថយអីទេមើលតែឃើញតែបើហៀហៀយើងរពីងរយដាក់អស់ទេនឹងអនន្តរៀបរាប់អំពីគុណម្ដាយរៀបរាប់អំពីសេចក្តីល្អរៀបរាប់អំពីរឿងកូនប្រុសស្រីដែលត្រូវចិញ្ចឹមលោកចំណាចំណានហ្នឹងឃើញថាសពគ្រប់អស់ហើយញាតិពុទ្ធបរិស័ទ តាំងពីមានការទំនុកបំរុងមេត្តាបិតាដោយបច្ច័យ4មានការជួយកិច្ចការមេត្តាបិតាមានរក្សានៃវងតកូលមេត្តាបិតាឲ្យបានល្អរហូតទៅដល់មានការរក្សានៃទ្រព្យសម្បត្តិដែលមេត្តាបិតាចែកឲ្យទោះបីជាតិចទោះបីជាច្រើនកូនប្រុសស្រីទាំងអស់ គប្បីរសានៅគេមរតកពូលគឺទ្រព្យសម្បត្តិដែលលោកឪពុកខំប្រឹងចែកឲ្យទោះបីជាតិចទោះបីច្រើនយ៉ាងណាក្តីរក្សាឲ្យបានល្អនេះឲ្យឈ្មោះថាកូន ប្រុសស្រីមាននៃធរទាំងឡាយ5យ៉ាងដើម្បីសង្គ្រោះចំពោះលោកអ្នកដែលមានគុណរមែងផាត់នៅសក្តីសុខដូចជាព្រះអនន្តបានរៀបរាប់ឥឡូវខ្ញុំកណ្ដាអត់មានការបន្តឬក៏ថែមអីទៀតទេឃើញថា បាសហ្នឹងក៏គេប្រណាំងជាមួយយើងខ្លាំងណាស់ដែរអញ្ចឹងអត់ហ៊ានបន្តអីទៀតទេញោមមើលទៅញោមស្ដាប់ឯនោះផងស្ដាប់ខាងនេះផងចង់នេះហើយញោមអញ្ចឹងអត់បន្តអីតទៅទៀតទេថតទេសនាសំដែងក្រេ3របស់ញោមប្រុសស្រីបានធ្វើជូនចំពោះម្ដាយក្នុងកណ្ដាស់ហ្នឹងគឺចាប់ទៅតាមឱកាសនិងពេលវេលាឃើញតែម៉ោងហ្នឹងគឺ 7:56ហើយយើងនៅខ្វះតែ2នាទីទៀតទេម៉ោង8ហើយព្រោះឥឡូវការរាប់បាសហ្នឹងគេអនុញ្ញាតតែធ្វើម៉ោង12ហ្នឹងគេបិទដែរ ឥឡូវហ្នឹងរំបានតែ3ម៉ោងនេះខ្ញុំដល់ម៉ោងបាត់ហើយអញ្ចឹងទៅឲ្យក្មេងហ្នឹងសប្បាយបានយូរព្រោះទៅមិនឈប់សម្រាកការងារផងឃើញថាគ្នាចង់ជួបជុំមិត្តភ័ក្តិឪពុកម្ដាយហើយអញ្ចឹងគឺ អត់មានបន្តទេការសម្ដែងពធហ្នឹងប៉ុណ្ណឹងចាស់ខ្ញុំញាតពុទ្ធបរិស័ទចាប់ទៅតាមឱកាសពេលវេលាបុត្របញ្ចប់មកភាពទាំង3ព្រះអង្គក៏សូមលើកយកបុណ្យកុសលកាត់ឡើងពីមិសទានធម្មទានកាត់ឡើងពីកូនប្រុសស្រីទាំងអស់ ដែលមានការប្រកាសដឹងគុណនៅក្នុងការពេលគណៈនេះក៏សូមជួបប្រកប នៅសេចក្តីសុខសេចក្តីចម្រើនយ៉ាងទៀតក៏ជួបប្រកបនៅ សម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតា សម្បត្តិមហាអស្ចារ្យពល កប្រះនិព្វានញោមញាតពុទ្ធបរិស័ទប្រុសស្រីកុមារាកុមារីយុវជន ប្រុសស្រីចិត្តឆ្ងាយទាំងអស់ចំណាយពេលវេលាស្ដាប់ធម៌ទេសនាមកប្រមាណប៉ុណ្ណេះ ប្រាថ្នានៅសម្បត្តិណាសម្បត្តិណានៅពុទ្ធពរណានោះក៏សូមសម្រេចតាមឆន្ទៈទឹកចិត្តញញាតពុទ្ធបរិស័ទប្រាថ្នាគ្រប់គ្នាអនមោទនីយ៉ាងសង្កបេតរិស្មតាសំដែងមធទេសនាវិសេជនីក្រេ3កសន្មត់ចប់ប៉ុណ្ណឹងឯងអេវាំងមកចាប់ប្រសពបែបភៈព្រះតេបនិវទេស្វត្តជី លេងបទប្រសោតនិងអភិធម៌ឲ្យបានរលាក់រលែងចែកសំឡេងគ្រប់ព្រះអង្គទៅវង